ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេជាពិសេសបណ្ដាខេត្តជុំវិញបឹងទន្លេសាបលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបំរើឲ្យវិស័យទេសចរបំរើឲ្យវិស័យទេសចរណ៍ ការតបភ្ជាប់និងការដឹកជញ្ជូនជាដើមជាពិសេសពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងទន្លេសាបនិងបឹងទន្លេសាបចំណុចនេះដោយដែលអាដាមសុនចន្ទលបានធ្វើដំណើរហើយក៏បានបញ្ជាក់ហើយមុននោះខ្ញុំក៏បានបញ្ជាក់នៅខេត្តកំពង់ឆ្នាំងឥឡូវអ្វីដែលយើងត្រូវការគឺការកសាង ស្ពាននិងផ្លូវតភ្ជាប់ពីខេត្តកំពង់ទីរួមខេត្តកំពង់ឆ្នាំងមកកាន់ខេត្តកំពង់ធំ ចំណុចនេះ យើងបានអនុម័តដើម្បីស្នើសុំអនុទានរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីអនុវត្តគម្រោងការនេះ សម្រាប់ឆ្នាំ2024 មួយផ្នែកទៀតក៏សូមជម្រាបជូន អ្នកខេត្តកំពង់ធំឲ្យបានជ្រាបថាអ្នកខេត្តកំពង់ធំក៏តបភ្ជាប់ទៅទន្លេមួយទៀតទន្លេមេគង្គគឺបានសង្កេតថា ការធ្វើដំណើរទៅកាន់ខេត្តកញ្ចេះដើម្បីតភ្ជាប់វាស្វូជាហើយវាជិតជាងដែលនៅឯទីរួមខេត្តកញ្ចេះ ក៏បានបើការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គរួចស្រេចទៅហើយដូច្នេះទន្លេសាបនិងទន្លេមេគង្គដែលពីមុននេះនៅឆ្ងាយពីគ្នាវាបានបង្ខិតមកជិតគ្នាតាមរយៈការតបជាប់ហេដ្ឋារចនាសម្ព័ន្ធនៃដឹកជញ្ជូន។